សួស្តីឥឡូវយើងវិលមកជួបគ្នាសារជាថ្មីម្ដងទៀតថ្ងៃនេះខ្ញុំនឹងលើកយកនៅ condition មួយទៀតមកធ្វើការចែករំលែកដល់អ្នកទាំងអស់គ្នាអឺលើកមុនយើងបានសិក្សារួចមកហើយអំពី is condition អឺបន្ទាប់មកក៏យើងបានសិក្សារួចដែរនៅ is l condition ដែលវាមាន ចំនួន2លក្ខខណ្ឌ Israel condition បានន័យថាលក្ខខណ្ឌពិតហើយនិងលក្ខខណ្ឌផ្ទុយឥឡូវយើងមកជជែកពិភាក្សាគ្នាអំពី Israel is បាទអញ្ចឹង Israel is អឺគឺជាការ check មើលលក្ខខណ្ឌដែលមានចំនួនអឺលើសពី2បាទបានន័យថាចាប់ពីធំជាង2ទៅ គឺយើងអាចប្រើនៅ is ls បាទ is ls អញ្ចឹងមានន័យថាលក្ខខណ្ឌទី1ក៏មិនពិតលក្ខខណ្ឌទី2ក៏មិនពិត វានឹងទៅ ពិនិត្យមើលលក្ខខណ្ឌបន្តបន្តទៀតបាទទម្រង់នៃការ check លក្ខខណ្ឌបែបនេះ យើងឲ្យឈ្មោះថា is ls ឥឡូវយើងមកមើលអំពី syntax ហើយនឹង flow chart របស់វា ដើម្បីងាយស្រួលយល់ដឹងអំពីដំណើរការ process របស់ SLEs បាទចឹងទី1គឺវា check មើលលក្ខខណ្ឌទី1ប្រសិនបើលក្ខខណ្ឌទី1នេះពិតវានឹងចាប់ផ្ដើមបោះនៅ statement អឺទី1បាទគឺ statement ដំបូងបន្ទាប់មកទៀតក្នុងករណីដែលលក្ខខណ្ឌទី1មិនពិត វានឹងរត់មក check មើលលក្ខខណ្ឌទី2អញ្ចឹងបើសិនជាលក្ខខណ្ឌទី2มันពិតទៀតវានឹង check មើលទៅលក្ខខណ្ឌទី3រហូតទៅដល់លក្ខខណ្ឌចុងក្រោយបើសិនបើលក្ខខណ្ឌចុងក្រោយมันពិតទៀត នោះវានឹងចាប់យកលក្ខខណ្ឌផ្ទុយអំពីលក្ខខណ្ឌខាងលើ បង្ហាញកូដចេញមកក្រៅបានន័យថាបង្ហាញលទ្ធផលចេញមកក្រៅឥឡូវ មានលក្ខណៈកត់សម្គាល់នៅលើ flowchart ដែលយើង អាចពិនិត្យមើលបានតាមរយៈរូបភាព បាទនេះបើយើងមើលទៅតាមរូបភាពហើយយើងឃើញថា condition 1បាទបើសិនជា condition 1ហ្នឹងបានន័យថាលក្ខខណ្ឌទី1ពិតវានឹងចាប់ផ្ដើមទៅ print នៅ statement 1ផ្ទុយទៅវិញបើលក្ខខណ្ឌទី1មិនពិតវានឹងចាប់ផ្ដើម ទៅពិនិត្យមើលលក្ខខណ្ឌទី2ហើយបើសិនជាលក្ខខណ្ឌទី2ពិតវានឹងចាប់ផ្ដើមបោះនៅ statement ទី2បន្ទាប់មកទៀតប្រសិនបើលក្ខខណ្ឌទី2មិនពិតវានឹង check ទៅលក្ខខណ្ឌទី3ក្នុងករណីលក្ខខណ្ឌទី3មិនពិតទៀតវានឹង check ទៅលក្ខខណ្ឌបន្ទាប់រហូតទៅដល់វាជួបនឹងលក្ខខណ្ឌ1ដែលផ្ទុយអំពីលក្ខខណ្ឌ 1ភាគ3ខាងលើ នៅពេលនោះ program របស់យើងនឹងបញ្ចប់ហើយវានឹងបោះនៅលទ្ធផល ដែលវាសិក្សាឃើញនៅលក្ខខណ្ឌលក្ខខណ្ឌផ្ទុយបាទនេះគឺជារបៀបធ្វើការរបស់ Israel condition Israel condition ឥឡូវយើងមកមើលអំពីការលើកអំពីឧទាហរណ៍ជាក់ស្ដែងបាទ ចឹងគេមានឧទាហរណ៍មួយពាក់ព័ន្ធជាមួយនឹង grade student បានន័យថារោគនិទេសរបស់សិស្សចឹងគេមានពិន្ទុចន្លោះពី0ទៅ100បាទចន្លោះពី0ទៅ100ហើយក្នុងករណីដែលគេបញ្ចូលពិន្ទុចាប់ពី0ដល់50បាទបានន័យថាតូចជាង50នោះនិទេសរបស់វាគឺ S ចន្លោះចាប់ពី 51តែសូមទោះចាប់ពី50រហូតទៅដល់60នោះវានឹងបាននិទេសអឺចន្លោះពី60ទៅ70វានឹងបាននិទេស D បាទនិទេស D ចឹងយើងអាចថាតូចជាង70ក៏បានដែរតូចជាង70គឺនិទេស D តូចជាង80និទេស C តូចជាង90និទេស B តូចជាង 100បាទតូចជាង100វាបាននីតិអេបាទយើងអាចថាដាក់តូចជាងឬស្មើ100វាបាននីតិអេអញ្ចឹងនេះគឺជាតម្លៃចន្លោះដែលយើងអាចសិក្សាមើលអំពីអឺនីតិតាមរយៈពិន្ទុនៃការដែលយើងបញ្ចូលបាទឥឡូវយើងនឹងចូលទៅអនុវត្តផ្ទាល់នៅលើកម្មវិធី View ឥឡូវយើងចូលមកដល់កម្មវិធី deal របស់យើងឥឡូវខ្ញុំចុចយក new ហើយខ្ញុំយក source file អឺឥឡូវយើងចាប់ផ្ដើមសរសេរកូដទាំងអស់គ្នា include stdio.h int main ចឹង return 0ឲ្យមក អូខេឥឡូវយើងត្រូវគិតទាំងអស់គ្នាថាតើដើម្បីអាចបាននិទេសតើយើងត្រូវមាននៅអថេចំនួនប៉ុន្មានបាទអញ្ចឹងយើងត្រូវប្រកាសអថេចំនួន1ដើម្បីតាងនៅពិន្ទុអញ្ចឹងខ្ញុំសូមប្រកាស float នៃ score របស់យើងហ្នឹងបន្ទាប់មកយើងធ្វើការបញ្ចូលយើងដាក់ថា print print ខ្ញុំដាក់ថា please input score បាទ please input score អញ្ចឹងយើងអត់មានមុខវិជ្ជាផ្សេងផ្សេងបូកគ្នាទេគឺយើងនិយាយអំពីចំនួន score ដែលគាត់មានតែម្ដងហើយក៏យើងមិនមែនយក average ទេដែរគឺយើងយក score នេះទៅរកនៅនិទេសតែម្ដងបាទអញ្ចឹងយើង scan មក scan as ភាគរយ s តមកក្បៀសមក and and score and score អូខេឥឡូវយើងបានប៉ុណ្នេះយើងនឹងចូលទៅដល់ជំហានទី2គឺយើងប្រើនៅអឺ syntax isl របស់យើងបាទ syntax isl ឥឡូវយើងមាន5លក្ខខណ្ឌប្រសិនបើណាប្រសិនបើ score របស់យើងនេះវាតូចជាង tôi chiên hà sấp và tôi chiên hà sấp បាទន័យថាចាប់ពី49 ចុច99 dương print và print máu print s ដាក់ថា grade và grade បាទ grade và grade grade ហើយយើងនិយាយថា grade s e score ស្មើនឹងភាគរយភាគរយ s បាទភាគរយ s យើងអាចសរសេរថាចុច2បាទចុច 2s ក្បៀសវាមួយមកគឺ score បាទឲ្យវា load score នៅខាងក្នុងនឹងដើម្បីបង្ហាញថាអឺ និទេសរបស់គាត់ដែរអឺគឺពិន្ទុគាត់ស្មើប៉ុណ្ណឹងណាស្មើប៉ុណ្ណឹងអឺបន្ទាប់មកទៀតយើងចូលដល់លក្ខខណ្ឌទី2បាទខ្ញុំណែនាំឲ្យទៅសេចុះបន្ទាត់ទៅបាទហើយយើងដក clear ដាក់ថា score បាទ score តូចជាងបាទតូចជាង60បាទតូចជាង60តូចជាង60 យើង print ទៀតបាទគឺ print អឺ grade បាទ grade e e score e score ស្មើនឹងភាគរយបាទភាគរយ0.2 s ក្បៀសវាមួយមកគឺ score បាទ score ចេញទៀតបាទយើងមានលក្ខខណ្ឌបន្តទៀត l is ស្កររបស់យើងហ្នឹងវាតូចជាង70តូចជាង70យើង print s ដាក់ថា grade d e score equal ភាគរយ 0.2s បាទ score k នៅសល់ចំនួន2ទៀតអញ្ចឹង l is ដដែល score តូចជាង80តូចជាង80តូចជាង80 print print s print s bạn ta grad c is có smart 1.0.2 ờ, s score โอเคមួយទៀត ờ, L is score តូចជាង90 print print s គេ print s ក៏ទៅ print grade b is ក៏ស្មើនឹងភាគរយ0.2 s ស្កអូខេ L is ស្ករតូចជាងឬស្មើនឹង100 print s grade b grade a is score ស្មើនឹងភាគរយ 0.2s score score tối L L អឺ ờ, print thân no red is score ស្មើនឹង0.2s score បាទឥឡូវដើម្បីកុំឲ្យវាធ្លាក់ខ្ញុំសូម space ទៅលើវិញមួយមួយអូខេអូខេឥឡូវយើងរួចហើយយើងចាប់ផ្ដើមចុចសៀវមកហើយយើងដាក់ឈ្មោះថា example score is l is បាទ is le ហើយខ្ញុំយកពាក្យថា scissors ហើយខ្ញុំចុច save រួចហើយយើងចាប់ផ្ដើម run បាទឥឡូវយើងចាប់ផ្ដើមបញ្ចូលសាក់លបងទៅយើងបញ្ចូល49អញ្ចឹងគាត់ grade S score ស្មើនឹង49ហើយយើងអាច run អឺ 59មួយទៀតមកបាទអញ្ចឹងគាត់បាន grade E score ស្មើនឹង59ចុះបើសិនជាយើងវាយលេខ100បាទអញ្ចឹងត្រង់កន្លែងនេះអឺដោយសារតែភ្លេចដាក់ភាគរយបាទអញ្ចឹងយើងដាក់ភាគរយហើយយើង run សារថ្មីមកយើងដាក់100បាទអញ្ចឹងអឺ no grade បាទអញ្ចឹង no grade ដោយសារតែផ្ទុយតូចជាងឬស្មើនឹង10សំទុះបាទគឺស្មើនឹង100ចឹងយើងវាយលេខ100ចឹង grade A is score ស្មើនឹង100អូខេវីដេអូនេះមានតែប៉ុណ្ណេះសូមអរគុណ